ប្រិមិត្តជាទីមេត្រីអង្គញាស្រីចន្ទថនក៏ធ្លាប់ត្រូវបានរឹបអូសដែរបើសិនជាចង់ចិញ្ចឹមពិតប្រកបមែនលោកនឹងណែនាំតាមរយៈការបង្ហោះរបស់អង្គញាស្រីចន្ទថនបានប្រាប់ឲ្យដឹងថាខ្ញុំសូមចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមសត្វព្រៃឬការនាំចូលសត្វពីក្រៅមួយរយៈពេលមុននោះខ្ញុំបានចិញ្ចឹមសត្វព្រៃដោយសារតែការស្រឡាញ់និងចូលចិត្តសត្វខ្ញុំបាននាំសត្វមកពីប្រទេសជិតខាង ក្រោយខ្ញុំចិញ្ចឹមបានមួយរយៈខាងក្រសួងពាក់ព័ន្ធអង្គការ YN បានចុះមកដកហូតសត្វដែលខ្ញុំចិញ្ចឹមយកទៅថែរក្សានៅឯភ្នំតាម៉ៅដូច្នេះខ្ញុំក៏សួរនាំនឹងរៀបចំបែបបត់ក្នុងការចិញ្ចឹមសត្វតាមការចង្អុលបង្ហាញពីក្រសួងពាក់ព័ន្ធដើម្បីមានសិទ្ធិចិញ្ចឹមស្រាប់ច្បាប់ បងប្អូនលក្ខខណ្ឌមានច្រើនដូចជាទី1ទំហំទីតាំងដីទី2បរិយាកាសជំវិញ ទី3អាហារសត្វទី4ប្រភពទឹកទី5ពេទ្យសត្វ រួមទាំងបច្ចេកទេសថែទាំសត្វមួយរយៈចុងក្រោយនេះមានករណីបង្ក្រាបការចិញ្ចឹមសត្វក្ងោកនៅខេត្តកំពង់ឆ្នាំងបើតាមមន្ត្រីជំនាញបានអះអាងថាកន្លែងចិញ្ចឹមនោះគឺជាទីតាំងចិញ្ចឹមជួញដូរដោយខុសច្បាប់រដ្ឋបាលព្រៃឈើបានឲ្យដឹងថាសត្វក្ងោកដែលមានពណ៌ខៀវមានឈ្មោះវិជាសាស្ត្រថា Pavomoticus ជា ប្រភេទសត្វស្លាបស្ថិតក្នុង ប្រភេទក្រុមសត្វដែលមានដោយកម្រយោងតាមប្រកាសលេខ020ប្រក កសកចុះថ្ងៃទី25ខែមករាឆ្នាំ2007ស្ដីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងសម្ព័ន្ធទី2នៃអនុសញ្ញាស្ដីពីការធ្វើពាណិជ្ជកម្មអន្តរជាតិប្រភេទរុក្ខជាតិនិង សត្វព្រៃជិតផុតពូជសត្វព្រៃជាមរតកធម្មជាតិរបស់ដូនតា ដែលបន្សល់ទុកចំនួននេះនិងចំនួនក្រោយសត្វព្រៃនៅក្នុងប្រទេសកម្ពុជាចែកចេញជា3ក្រុមគឺក្រុមទី1ក្រុមប្រភេទ ចិត្តផុតពូជដូចជាគោព្រៃដំរី ខ្លាដំបងរមាំងត្រយ៉ងយក្សទាព្រៃស្លាបស ក្រុមទី2ក្រុមប្រភេទមានដោយកម្រដូចជាខ្ទីងទន្សោងខ្លាឃ្មុំតូចតូញក្រៀលកងោសេកសោមនិងក្រុមទី3ក្រុមប្រភេទមានដោយបង្គួរដូចជាជ្រូកព្រៃឆ្លុះទុនសាយសំពូចកុកមន់ព្រៃតោមប្រវឹងសារិកាកែវនិងត្រជាកម្មជាដើម។ ពាក់ព័ន្ធជាមួយករណីខាងលើនេះផងដែរបើសិនជាបងប្អូន ដែលត្រូវបាន អាជ្ញាធររឹបអូសសត្វកងោកដូចថ្ងៃមុនបងប្អូនចង់ចិញ្ចឹមសត្វកងោកពិតប្រាកដមែនប្អូនអាចតាក់តងមកខាងខ្ញុំបានខ្ញុំនឹងណែនាំប្អូនអំពីរបៀបសុំច្បាប់និងណែនាំឲ្យទៅរៀនបន្ថែមនៅក្រៅប្រទេសអំពីរបៀបចិញ្ចឹមនិងការបង្កាត់ពូជជាដើមហើយប្អូនចង់បានពូជមក ពីក្រៅប្រទេសក៏បានពូជមួយចំនួនផ្សេងទៀតក៏បានដែរ សូមតាក់ទងមកខ្ញុំបាទតាមរយៈលេខទូរស័ព្ទ081 76 86 87 097 91 30 168